នមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈនមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈនមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍ គឺព្រះពុទ្ធរតនៈមួយបឋមរតនៈមួយព្រះសង្ឃរតនៈមួយដោយសេចក្តីគោរពជ្រះថ្លាកោតក្រែងសពសពកាលសូមនមស្ការចំពោះ លោកម្ចាស់គ្រូទាំងពីរព្រះអង្គដែលមានព្រះវត្តមាន នៅលើក្រេធម្មមាសនៈដោយសេចក្តីរាប់អាននៅក្នុងបធរសូមនមស្ការចំពោះលោកម្ចាស់ប្អូនលោកលោកកូន ពុទ្ធរខេតោណាសម្លុតសង្ឃៀងណាដោយសេចក្តីស្រឡាញ់រាប់អានណាសូមចម្រើនពរលោកចាតូចលោកចាធំគណៈកម្មការវត្តទឹកលងទាំងអស់ហើយនឹងលោកយាយលោកតាដែលបានអញ្ជើញមកនៅក្នុងកម្មវិធីបនឆ្លងដំតុងថ្ងៃនេះទឹកមុខញោមដែល មកស្ដាប់ហនពេលនេះ គឺដូចអត់សូវរីកណាញោមដូចថងដូចត្រង់សពូនសពូនមិនម៉េចទេញោមប្រហែលជាមិនទាន់បានដែលបបបបៀអីឡើយទេណាញោមពេលប្រុសមើលទៅតែភក្ត្រារបស់ញាតញោមនោះដូចជាមិនសូវស្រស់តែស្រស់មិនស្រស់ក៏សូមធ្វើតែក្តី ស្រឡាញ់រាប់អានញាតញោមផងណាញោមហ្នឹងហើយខុសឆ្គងយ៉ាងណាអាមាភាពទាំង3ព្រះអង្គក៏សូមខន្តីសន្តោសប្រោសបណីវិញ្ញាតញោមគ្រប់គ្រប់គ្នាហើយនឹងលោកកូនលោកកូនណែណែវត្តណាលោកកូនសាមណេរណាគួរឲ្យស្រឡាញ់ណាស់ ណែបានលោកគ្រូលោកណែនាំព្រៀនប្រដៅអញ្ចឹងទៅក៏ល្អអញ្ចឹងទៅហើយចាំទេថ្ងៃនេះគឺមានការសម្ដែងពធក្រែ3ហើយខានបានស្ដាប់ក្រែ3នឹងយូរហើយញាតិញោមតាំងពីកូវីដអីនឹងមកញោមហើយទេសនាបើសិនបើញាតិញោមបានស្ដាប់ច្រើនតែស្ដាប់បានបុណ្យនេះ ខាងបនខ្មោចណាតើតើមានអ្នកណាស្លាប់បានបាន ស្ដាប់ធម៌ប្រសងតែឥឡូវគេបើកបនវិញអញ្ចឹងទៅល្អដែលលោកបានដើរនិមន្តបរៀនអឺនិមន្តសំដែងពធតាមភូមិអញ្ចឹងទៅហើយថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទេសនាក្រែ3នេះគឺមានប្រសង3វត្តហើយញាតិញោម ប្រហែលជាស្គាល់ប្រសង់ទាំង3វត្តហ្នឹងហើយណាញោមណោះមិនចាំរាយរាប់អីច្រើនទេនាំតែយូរទេញាតញោមខ្លះតែគុណនិយាយច្រើនម៉ាស់គាត់តែរាយរាប់ហ្នឹងមួយម៉ោងបាត់ដល់ឡោហ្នឹងហើយតែគាត់ថាញាតញោមខ្លះក៏អត់ដែរបានស្គាល់ញោមប្រុសមុខមាត់ដូចផ្លែកផ្លែកហ្នឹងណាឥឡូវសូមណែនាំបន្តិចចោះអាត្មានេះគឺវត្ត គិរីមនីកោសីណាគិរីមនីកោសីហើយបើហៅឲ្យវាងាយស្ដាប់ទៅថាវត្តពាំងត្រោបអើញោមញោមស្គាល់ហើយកាដាក់វត្តតែប្រាប់ថាវត្តគិរីមនីកោសីស្ងាត់ឲ្យជ្រាបវត្តណោណាចេះវត្តដឹងអត់ណាចេះខ្សាប់គ្នាលូដូចខ្មុំអញ្ចឹងញោមដល់ពេលថាវត្តពាំងត្រោកអូយវត្តនឹងទេហីណែស្គាល់ច្បាស់ចែក ហ្នឹងហើយអាត្មាហ្នឹងវត្តតពាំងត្រោកហើយណាញោមចំណាំមុខផងខ្មៅคลิกដូចផ្លែព្រីងទុំហ្នឹងណាវត្តពាំងត្រោកហើយហើយលោកម្ចាស់ខាងស្ដាំណែបងនៅនៅព្រះគ្រូចៅអធិការវត្តតាំងពោហ្នឹងហើយទៅឡើងដែរទេញោមក្រោយលោកប្អូនហៀងបន្តិចហ្នឹងហើយមកតាំងពោគេពីដើមនោះនៅដៃស្ដាំអាត្មានោះទេឥឡូវហ្នឹង បានមកវត្តតាំងពូព្រះអង្គហ្នឹងព្រះអង្គចឹមភ័ពមុខគេអែងអែងដូចហ៊ីងអញ្ចឹងណាញោមមុខល្អណាស់មុខនេះមិនមែនធាត់ទេញោមមុខមុខហើមមុខហ្នឹងរបៀបហើមណាណាមិនប្រអាប់ទេញោមបើលោកដោះហង្សាទៅហ៊ីងសតណាញោមអឺមុខពោះឲ្យកប៉ោងអឺហ៊ីងហ្នឹងដូចហ៊ីងជាប់ហ្នឹងញោមមិនមែនហ៊ីងក្រត់ទេ អាត្មាឃើញហ៊ីងជាប់មុខសំទោសញោមញាតញោមដែលទស្សនាតាមការ live របស់លោកម្ចាស់រ៉េតហ្នឹងសូមដែលលេងផ្សាយទេញោមព្រោះអត់ទាន់បានហ្វូចូលសាច់ធေါ်ទេញោមណាកុំចូលមកជេរអីទេញោមសូមសូមចិត្តចោះមិនតតាច់ធေါ်ទេអានេះអាគាត់តែចូលមកលេងផ្សាយណាញោមហើយណាញោមស្គាល់ហើយញោមណាតាំងពោណាញោមណាព្រះអង្គចិមផោះណាពាក់ម៉ាស់ហ្នឹងដូចចំពោះផ្សេងមែនទេញោមដូច ឡើងលើខ្ទើតអាម៉េចម៉ាស់ហ្នឹងម៉ាស់ហ្នឹងស៊ីមុខទៀតណាអេមិនតែប្រអាប់អីទេញោមឃើញអញ្ចឹងមែនពាក់ដូចមិនសមមុខម៉ាស់មិនសមមុខមុខមិនសមខ្លួនណាញោមណាហ្នឹងហើយហ្នឹងព្រះអង្គជឹមផោះបទូចៅវិការវត្តតាំងពោហើយព្រះអង្គខាងឆ្វេងណាគ្រូអក្យញោមខ្លះហៅមិនច្បាស់ហៅដូចគុណមកផ្កា ដេចគុណមកអក្យតែគេហៅខ្លៃថាអក្យញោមលោកគ្រូអក្យមើលតែមុខញោមបានទេមុខស្រួចស្រួចដូចអីនេះមុខដូចសពូចមុខលោកមុខដូចសពូចហើយអ្នកខ្លះថាមិនមែនសពូចទេគុណដូចខ្លែនខ្លែនសពូចដូចណាជាងញោម ញោមមើលមុខលោកគ្រូអក្យមើលពុជឲ្យថ្លែនហ្នឹងមិនតោះញោមអាមុខស្រួចម្លែមកមុខញោមមុខភ្នែកវិញបើយកម៉ែត្រចាក់2ម៉ែត្រកន្លះភ្នែកចូលលំញោមមុខមើលពីចង្ងាយគ្រាន់មើលណាញោមមុខលោកណាបងអឺញាតញោមមើលពីចង្ងាយស្អាតទេញោមតែក៏មើលចិត្តណាញោម បើមានចៅអីកុំឲ្យមើលចិត្តផ្លាតយកងាប់អត់បានទេញោមមកដូចបាក់និយាយមុខញោមមុខលោកបើនិយាយអស់ទៅដូចអដែងរបៀបខ្មោចដុតរោលញោមខ្មៅជាប់ឈំអត់ទៅល្អទេញោមមុខនេះនោះតែបើនិយាយយ៉ាងប្រអាប់តែគេខ្លួនឯងដល់កញោមមុខឯងអាកក់ជាងគេទៅទៀតហើយប្រអាប់គេយ៉ាងព្រះអង្គហ្នឹងព្រះអង្គលោកគ្រូអក្យសត្រេតណាញោមណាលោក គង់នៅវត្តថ្មីដំតុងបើយើងធ្លាប់ហៅថាវត្តភូមិថ្មីណាល្បីជាងគេមកស្រុកហ្នឹងគឺ មានតែព្រះអង្គហើយលោកអ្នកផ្សព្វផ្សាយពធតាមវិទ្យុរាល់ថ្ងៃញាតិញោមបានស្ដាប់ដែលមិនតែយើងនេះទេគឺញាតិញោមបានស្ដាប់ទូទាំងប្រទេសហ្នឹងគឺតាមវិទ្យុលោកគ្រូឌួងចាន់នីហ្នឹងគឺថាលោកផ្សព្វផ្សាយ បានទលំទលាយអញ្ចឹងលោក មានគុណសម្បត្តិនៅក្នុងការផ្សាយពធរបស់ព្រះសម្មាសម្ពុទ្ធនឹងច្រើន ហើយញាតិញោមក៏បានយល់ចេះចាំក៏បានច្រើនដោយគុណសម្បត្តិរបស់លោកណាញោមណានឹងអញ្ចឹងសូមញោមត្រេកអរជាមួយនឹងការផ្សាយពធរបស់លោកណាអញ្ចឹងទេថ្ងៃនេះគឺក្រេ3ធម្មភាពនៅកដាលនេះអ្នកសួរក៏អ្នកសួរកាសបៈ ហៅថាប្រកាសបត្តិេអ្នកសួរឲ្យព្រះអង្គខាងស្ដាប់អានេះក៏ជាអ្នកឆ្លើយនឹងហើយជាព្រះឧបល័យអ្នកឆ្លើយខាងវិន័យហើយលោកម្ចាស់ខាងឆ្វេងលោកគ្រូអគ្គនេះគឺលោកខាងព្រះអនន្តលោកអ្នកឆ្លើយខាងប្រសោតនិងខាងព្រះអភិធម្មអញ្ចឹងដើម្បីកុំឲ្យពេលវេលាយូរហើយការលេងសើចនឹងវាច្រើនពេកនាំតែខុស គេលោគេជេរអីគេថាអីអញ្ចឹងទៅកុំឲ្យខុសច្រើនពេកណាញោមអញ្ចឹងលេងសាច់ប៉ុណ្ណឹងហើយខ្ញុំកណាមានការតែងតាំងមកប៉ុណ្ណេះណាលោកម្ចាស់ខាងស្ដាមនេះណា ជាព្រះឧបល័យមានសេចក្តីយ៉ាងណាយល់ព្រមឬក៏មិនយល់ព្រមយ៉ាងណាសូមនិមន្តកណាអ្នកមត្ថុរតនតយសៈខ្ញុំប្រកាសរណាសូនអ្នកមសការចំពោះ ប្រតនត្រ័យដោយសេចក្តីជ្រះថ្លានិងសូមនមស្ការព្រះអង្គគ្រូព្រះអនុគុណនិងជាអ្នកដឹកនាំក្នុងឱកាសនេះនឹងធ្វើសក្តីរាប់អានលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់នឹងហើយសូមចម្រើនពរដល់ លោកចាគណៈកម្មការពជាពុទ្ធបរិស័ទអាញាធរញាតិញោមអ្នកអង្គុយស្ដាប់ធម៌ពេលនេះដូចថាការដែលបានសម្ដែងនេះគឺគឺថាប្រព្រៀងហើយណាអត់ប្រកែកសំណាំងអីទេប៉ុន្តែរាល់សំណួរបញ្ហាកម្មណាដែលខ្ញុំប្រកាសរណាដោះស្រាយ បកស្រាយរាល់សំណួរពីលោកម្ចាស់គ្រូបើសិនជាលើសលោះខុសត្រូវខ្វះខាតនឹងគឺសូមឲ្យព្រះអង្គគ្រូនឹងជួយបំពេញឬក៏បន្ថែមប៉ុន្តែបើសិនជាសួរនឹងឲ្យកន្លែងចេះផងកាលណាដែលសិនជាសួរកន្លែងអត់ចេះ យមកណាអត់ចេះដែរអានឹងខ្មាស់ញាតញោមណាញោមណាហ្នឹងហើយនឹងមានប៉ុណ្ណេះក៏សូមនិមន្តជ្រាបបណ្ដាសាធុញាតញោមពុទ្ធបរិស័ទឥឡូវគឺព្រះអបល័យលោកទទួលងារជាអ្នកឆ្លើយព្រះវិន័យហើយហើយញាតញោមពុទ្ធបរិស័ទភាកច្រើនកាលពីសម័យដើមអីយ៉ាងណាគឺ នឹងឃើញព្រះសង្ឃដែលនឹងគឺថាពាក្យបច្ចុប្បន្នហ្នឹងណាច្រើនថាព្រះសង្ឃឥឡូវមិនសូវគ្រប់វិន័យមិនសូវអីអញ្ចឹងអត់ដូចព្រះសង្ឃពីដើមទេព្រះអង្គពីដើមគ្រប់វិន័យណាណាហើយព្រះសង្ឃឥឡូវមិនសូវគ្រប់វិន័យយ៉ាងអីហ្នឹងគឺញាតញោមគាត់និយាយជារឿយរឿយអញ្ចឹងហើយ យើងទាំងអស់គ្នា ដែលជាអ្នកបួសហ្នឹងក៏លឺអញ្ចឹងដដែលមិនមែនថាលឺតែខ្ញុំកណ្ដាអាត្មាទេហ្នឹងហើយអញ្ចឹងវិន័យនេះវាសំខាន់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងណាញាតិញោមនៅ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះគឺថាវិន័យហ្នឹងគឺសំខាន់សំខាន់តែមែនទេណាញាតិញោមហ្នឹងហើយបើអត់វិន័យហ្នឹងបើអត់កើតអត់កើតតែហ្មង បើអាត្មានិយាយអំពីណែណែវិន័យរបស់យិត្តញោមណាសំបីតែហូបបាយហ្នឹងក៏ត្រូវតែមានវិន័យនឹងដែរណាញាតិញោមបើអត់វិន័យហ្នឹងអាមួយស៊ីទៅចេះអាមួយដើរបាត់អាមួយម៉ូអាមួយហូបអាមួយអាហ្នឹងអត់វិន័យគេថាគ្រួសារអត់វិន័យហ្នឹងសំបីហូបបាយអត់ជុំគ្នាដែរមែនណាហើយសម្លមួយឆ្នាំហូបអត់ឆ្អែតទេញោមមកហូបអត់វិន័យអញ្ចឹង អត់ឆ្អែតទេអត់តែមកយំចោះមួយមកញោមទៅមួយចានទៅបាត់ហ្នឹងហើយតែគ្រួសារខ្លះទំបីតែវិន័យនៃការហូបចុករបស់គេហ្នឹងក៏ល្អដែរយំ មុននឹងគេហូបណាគេត្រូវជួបជុំគ្រួសារសັນប្តីមកអញ្ចឹងប្រពន្ធមកអញ្ចឹងកូនមកអញ្ចឹងជុំគ្នាហូបទៅ អាហ្នឹងគ្រួសារគេបែបវិន័យរបស់គេអញ្ចឹងទៅ ហូបចុកទៅឆ្ងាញ់តែហ្មងយំហើយសម្លមិនច្រើនទេមួយចានគ្រងអី4 5នាក់ឆ្អែតល្មមហ្នឹងហើយហ្នឹងដែលគ្រួសារដែលមានវិន័យហ្នឹងគឺសំបីតែហូបចុកហ្នឹងក៏ល្អល្អទៅតែមែនទេញាតិញោមហើយបើគ្រួសារខ្លះអត់វិន័យហ្នឹងសំបីតែហូបចុកហ្នឹងក៏ពិបាកមើលដែរញោមពិបាកមើលទេណាញោមអឺអានេះយើងនិយាយពីវិន័យដែលជាជីវិតប្រចាំថ្ងៃរបស់យើងដែលជាក្រហម អញ្ចឹងបានជាព្រះពុទ្ធថាវិន័យនឹងគឺវាសំខាន់សំខាន់ណាស់នៅក្នុង ឆាកជីវិតនៅក្នុងជីវិតយើង80ឆ្នាំ90ឆ្នាំ100ឆ្នាំហ្នឹងគឺថាពិសេសពិសាដែរហើយចំពោះអ្នកបួសវិញរត់រត់តែពិសេសទៅទៀតអ្នកបួសយើងនិយាយមែនតើណាញាតិញោមដំណើរការដើរការនិយាយកាយវិការសតតែ វិន័យឃុំក្រងណាញាតិញោមវិន័យឃុំក្រងទាំងអស់ហ្នឹងហើយហើយស្រីស្រីកមុំកមុំគេមានវិន័យបែបកមុំរបស់គេហ្នឹងមានវិន័យបែបកមុំរបស់គេហ្នឹងឃុំក្រងយ៉ាងទៅណាញាតិញោមអើញាតិញោមតែអត់វិន័យបល់យកឡើយបំបាក់ឆ្វេចឆ្វាច់ដើរឡើងឈ្មោលគ្រប់គ្នាឡើយ អានឹងអត់វិន័យអ្នកអាត្មានិយាយយ៉ាងណាញោមអានឹងអត់អត់អត់អត់វិន័យគឺអញ្ចឹងណាញោមណាតែអត់វិន័យឃុំក្រង ខ្លួនឯងហើយកំមកំមហ្នឹងពិបាកបន្តិចហើយញោមអានឹងខ្មែរនិយាយឲ្យត្រង់ណាហើយប្រសង់យើងក៏ដូចគ្នាដែរបើអត់វិន័យហ្នឹងអូដើរឡើងកលាំងឯងអស់ណាអត់ទេអញ្ចឹងជីវិតប្រចាំថ្ងៃរបស់យើងនេះត្រូវការវិន័យនឹងជាការ ជាគ្រឿងគ្រប់គ្រង ជាគ្រឿងលម្អណែតែអត់មានវិន័យនឹងគ្រប់គ្រងទេអត់ល្អទេអឺតាំងពីការស្លៀកពាក់ណាញោមញោមណាការស្លៀកពាក់ព្រះសង្ឃយើងបើមានវិន័យស្លៀកពាក់ត្រឹមត្រូវហ่ะសំសួនណាស់ញោម8ធ្នាប់គិតពីជង្គង់មកណា8ធ្នាប់ហើយលើក្រមជប៉ុននៅលើស្បង់នោះឲ្យបាន4ធ្នាប់ ហ្នឹងហើយហើយបើបានបើយើងធ្វើបានអញ្ចឹងណាយមមើលទៅល្អសំសួនហ្នឹងហើយសំសួនតែគាត់ដល់ឡោនេះមិនបានអញ្ចឹងទេក៏ប៉ុន្តែ យើងមើលគាត់ថាការស្លៀកពាក់របស់កូនកូននេះយត់ញោមមើលមានភ្នត់មានបន្ទាត់អញ្ចឹងគឺដោយសារមានវិន័យហ្នឹងថាត្រូវតែក្រងអញ្ចឹងត្រូវតែធ្វើអញ្ចឹងហើយយត់ញោមដល់ពេលឃើញលោកក្រងអញ្ចឹងស្អាតទេដល់ចាប់បើឃើញលោកកលាស់កលាស់បោះកលាស់បោះ ប៉ោងមុខប៉ោងក្រោយវែងមុខវែងក្រោយមើលទៅស្អាតទេអត់ស្អាតទេអញ្ចឹងបានថាវិន័យហ្នឹងគឺស្អាតយ៉ាងតែហ្មងយំល្អយ៉ាងហ្មងត្រឹមត្រូវអញ្ចឹងហ្មងនឹងអ្នកបួសរបស់យើងអញ្ចឹងខ្ញុំកណាគាត់តែផ្ដើមតែក្តីប៉ុណ្ណឹងទេដើម្បីឲ្យឲ្យដឹងថាវិន័យហ្នឹងវាសំខាន់យ៉ាងណានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងឲ្យឲ្យដឹងប៉ុណ្ណឹងណាញោមហើយយត់ញោមដឹងណា ណាញាតិញោមខ្លះអត់វិន័យផងហូបស្លាមលូហូបហូបព្រោះប្រែតព្រោះអត់ដឹងណាដល់ណាទេហ្នឹងបំពីយើងអត់មានវិន័យអត់មានការកំណត់ខ្លួនឯងហូបលូហូបលូព្រោះប្រែតជួនកាលលើកទេលកហប់គេចេះតែព្រោះទៅចេះតែព្រោះហើយកញ្ចក់ឆ្នាំចេះតែបោះទៅត្រូវក្បាលគេ ត្រូវអីអត់អត់ខ្វល់កញ្ចក់ឆ្នាំប៉ិនប៉ិនមេជើងអីបានបោះត្រូវប្រកែកតាណានឹងចង់បែកណាញោមនឹងអញ្ចឹង យើងអ្នកហូបអ្នកចប់ហ្នឹងក៏ត្រូវតែមានវិន័យរបស់ខ្លួនឯងដែរកុហកណាញោមដែលចំណាយនិយាយរួមនេះលោកម្ចាស់ណានិយាយទូទៅអត់មាននិយាយថាងតែប្រសងតែកុហកទេគាត់ខ្ញុំដែរនិយាយច្បិចច្បិចតិចដើម្បីឲ្យញាតញោមហើយនឹងប្រសងកូននេនតូចតូចហ្នឹងយល់ឲ្យច្បាស់ថាយើងមានវិន័យជាគ្រឿងលម្អយើងមានវិន័យជាគ្រឿងសម្រាប់ឃុំក្រង យើងមានវិន័យជាអ្នកតម្រង់យើងបើយើងអត់មានវិន័យនឹងអ្នកឃុំក្រងអ្នកតម្រង់យើងទេយ៉ាងសិស្សនឹងអត់ទេញោមអត់ល្អទេប្រសង់យើងក៏អត់ល្អដែរហើយដល់ពេលប្រសង់លោកអត់ល្អការជ្រះថ្លារបស់ញោមក៏ទៅធ្លាក់ចុះទៅតាមនឹងណែព្រះពុទ្ធសម្ដែងថាវិនយោសាសនាសៈមូលលាំងណាញោមណែ វិន័យជាឫសគល់របស់សាសនា ហើយវិន័យនេះ គឺថាគុំក្រងអ្នកបួសតែកាលណាអ្នកបួសនឹងល្អសាសនានឹងក៏វារងរឿងដដែលនឹងឲ្យយត់ញោមបានជ្រាបយ៉ាងណាញោមហើយប្រសិនបើប្រសង់ចូលបាការ៉ាអូខេអីញាតញោមជ្រះថ្លាធ្វើទេ ធ្វើទៀនជាមួយទេអត់ទេញោមអត់ទេ មិនតាំតែមិនធ្វើទេជេរទេណាញោម បញ្ចោតណាទៅដៀលពូជទៅទៀតណាញោមហ្នឹងហើយអញ្ចឹងអត់ជ្រះថ្លាទេអញ្ចឹងញាតញោមក៏ត្រូវការប្រសងល្អដើម្បីធ្វើទានដែរមិនអញ្ចឹងណាញោមស្ដាប់បានណាអឺញាតញោមស្ដាប់បានទេបើស្ដាប់បានហើយអញ្ចឹងខ្ញុំកណាប្រគេនសំណួរលោកម្ចាស់អឺព្រះណែណែណែណែឧបល័យកណាវិន័យនេះ បើតាមកម្ពីលោកថាមាន5 5កម្ពី ធម្មខណ្ឌមាន21000ធម្មខណ្ឌហ្នឹងវិន័យច្រើនណាស់ញោមមែនទេរៀនមិនអស់ទេអញ្ចឹងនៅក្នុងវិន័យនេះព្រះពុទ្ធលោកត្រង់ចែកជាប្រមាណណាវិន័យណាលោកចាស់ណា តើវិន័យនេះប្រពុតលោកត្រង់ចែកជាប្រមាណយ៉ាងណាសូមឲ្យលោកម្ចាស់ឆ្លើយហើយក្នុងយ៉ាងនីមួយនីមួយហ្នឹង មានន័យយ៉ាងដូចម្ដេចណាសូមនិមន្តបញ្យលប្រាប់ញាតញោមដើម្បីឲ្យបានច្បាស់ណាសូមរដ្ឋនិមន្តណាគុណសាធុសាធុសាធុនឹងដោយឃើញថា គូថ្ងៃនេះដូចជាសឹកតន់ណឡាណាអារម្មណ៍នឹងទៅណាបានដោយអត់សូវណែមើលម៉ាត់នៅក្នុងដូចថានឹកគិតធ្វើព្រះវិហារមិនដឹងណោះអញោមតាមតែសង្ឃិកាសំដែងទៅដូចគិតច្រើនណាញោមតាមមើល មិនដឹងជាគិតរឿងផ្សេងមិនដឹងជាគិតរឿងអភិវឌ្ឍក្នុងវត្តអញ្ចឹងឃើញថានៅក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបរមសាស្តាចារ្យព្រះអង្គសម្ដែងជាបត្រៃបីដកញាតិញោមស្គាល់បត្រៃបីដកទេស្គាល់អត់អត់អត់លីងស្គាល់ទេអត់ស្គាល់ទេណោះ ស្គាល់អោអត់ស្គាល់មែនអញ្ចឹងបទីកពីត្រៃបេដកដែលនឹងមាន13ភា13ក្បាលណាញោមនឹងក្នុងវិន័យចែកជាធម្មខណ្ឌមាន21000ប្រធម្មខណ្ឌចែកជានិកាយនេះគេចែកជាកម្ពីអតិកម្មបាចិត្តយ៉ាងចលវកម្មមហា វកាំងអញ្ចឹងហើយបើនៅក្នុងណែវិន័យនេះទៀតតាមទាំងរួមឲ្យសង្ខេបបែបបត់ឲ្យរួញមែនតែនទៅតែពីរទេញោមមានតែអគារវិន័យនិងអនាគារវិន័យ បានសេចក្តីថាវិន័យសម្រាប់អ្នកបួសមួយ និងវិន័យក្រហោះមួយដល់បានទេញាតិញោមហ្នឹងហើយអញ្ចឹងវិន័យនេះឃើញថាបើយើងគិតទៅមាន តែ2អញ្ចឹង យើងហាក់ដូចថាតិចណាស់ចឹងមែនទេញាតិញោមហាក់ដូចជាតិចណាស់វិន័យហ្នឹងបើមាន ត្រឹមតែ2អញ្ចឹង អញ្ចឹងសង្រួមឲ្យខ្លីមានត្រឹមតែ2នេះ ត្រង់ថាមិនថាប្រសង់មិនថាជាក្រហោះបុគ្គលកាលណាដែលរស់នៅហើយ បានប្រព្រឹត្តតាមធម៌តាមវិន័យបុគ្គលនោះប្រៀបបានដូចជាបុគ្គលលើកលើកខ្លួនឯងនឹងឲ្យខ្ពង់ខ្ពស់ចឹងមែនទេញាតិញោម កាលណាដែលយើងមានវិន័យមិនមែនថាយើងនឹងអន់ថយថោកទាបអីទេដូចជាកូនប្រុសស្រីក៏ដោយ ដែលត្រូវដឹងគុណម៉ែដឹងគុណឪនឹងគោរពបប្រតិបត្តិនឹងមានវិន័យត្រឹមត្រូវអិរិយាបថការប្រព្រឹត្តនឹងពេលដែលយើងមើលឃើញអញ្ចឹងយើងឃើញកូនកំមុំគេមានវិន័យត្រឹមត្រូវអញ្ចឹងទូលជេកហួសទេញាតិញោម ទូលចេញហួសអត់អត់អលីងញោមអញ្ចឹងត្រូវមានវិន័យណាប្រយ័ត្នអើកុំកុំហាតែអត់មានវិន័យគេទូលចេញហួសហើយកុំខឹងគេអាប្រុសឥឡូវមនុស្សស្រីហ្នឹងវាច្រើនជាងប្រុសអាប្រុសប្រុសប្រុសវាដូចរៀងតិចដែរញោមប្រុសកម្មវិធីមួយមួយ វាច្រើនតែមានស្រីស្រីនឹងច្រើនជាងប្រុសនិងប្រុសយើងនឹងតិចណាស់នឹងអត់ទៅសម្បូរអីទេហ្នឹងហើយហើយបើសិនជាយើងមានវិន័យចឹងញាតញោមគឺធ្វើឲ្យយើងនឹងខ្ពង់ខ្ពស់នឹងឧត្តមឧត្តមប្រសើរណាស់សំបីតែអាព្រះសម្មាសម្ពុទ្ធដែលជា អ្នកត្រាស់ដឹងនៅធម៌ក៏ព្រះអង្គទ្រង់សរសើរចំពោះអ្នកដែលមានធម៌មានវិន័យនឹងហើយនឹងហើយជាពិសេសទៀតដោយអ្នកប្រព្រឹត្តនៅនៅធម៌នេះ មានវិន័យត្រឹមត្រូវនៅក្នុងអានិសង្ឃអាតែងតែរួចចាក់ផុតទុកមិនវង្វេង មិនបង្វែងស្មារតីផ្លាត់ផ្លាំងនៅពេលដែលធ្វើមរណកាលទៅណាញោមណានឹងជាពិសេសគឺមានសិលនឹងហើយសិលនឹងហើយគឺវិន័យនោះជាពិសេសដូចជាក្រហោះត្រូវមានអាយើងហៅថាកម្មបត10នោះអាហ្នឹងក្នុងវិន័យវិន័យតាំង55 រារាំងខាត់ធាំងខាត់ធាំងរារាំងហ្នឹងមិនអោយទៅធ្វើអាក្រក់អីទេវិន័យហ្នឹងបើថាយើងប្រុងទៅធ្វើអាក្រក់ពេលដែលមានវិន័យហាមខាត់ណែมันអាចទៅធ្វើអាក្រក់បានទេអានឹងចឹងអហើយ រារាំងនឹងអត់ឲ្យយើង ចងេងចងាងអីទេឲ្យសម្រួមចឹងទៅអានឹងវាន័យហើយឃើញទេតំបីក្នុងការអង្គុយគ្រប់សពបែបយ៉ាងទាំងអស់នឹងហើយវិន័យនេះទៀតជាពិសេសដែលយើងហត្ថកម្មបត10មាន កាយកម្ម3វិច័យកម្ម4មโนកម្ម3កាយកម្ម3មិនឲ្យសម្លាប់ ហើយនេះហ្នឹងហាម5អាហាម5អាអតនីទានីមិនឲ្យលួចទ្របញាតិញោមអត់លួចទ្របទេហើយអត់លួចទេគាត់តែឃើញផ្ទះគេមួយពីរបេះអីហ្នឹងហើយណោះគាត់តែគេទុកប្រហែសហ្នឹងយកហ្នឹងអាហ្នឹងវាអាហ្នឹងវាអត់លួចទេគាត់តែយកហ៎កុំអញ្ចឹងណាញោមណា អកាមេសុមិច្ឆាចារៈมันប្រព្រឹត្តខុសប្រពន្ធអ្នកដតីហ្នឹងអាហ្នឹងវាមានទូណាយោតែបើយើង ប្រុសប្រុសជាមិនរួចទេសម័យនេះយោវាបាក់ណាស់ក្នុងទូកាមេហ្នឹងបើបើមនុស្សស្រីឥឡូវវាខុសពីមុន មនុស្សស្រីឥឡូវវាហូតកន្លោះលែងយោ វាមិននៅក្នុងលបងអីជឿអញ្ចឹងឯងញោមពេលដែលនៅក្នុងលបងបានតែគេថាអត់ចេញទៅណាផងវានៅដាច់ដើរស៊ីឆ្មៅស៊ីពូធីចោះតម្រំហូតកលោះលេងហើយពឹងអីញោមអើណែបើបណ្ដោយទៅបាត់ទៅហើយមួយខែអីបានមកជួបម៉ែម្ដងហើយពឹងអីញោមដូចតិចសង្ឃឹមណា ហើយបើបើក្នុងធម៌វិញនិយាយពីធម៌សម្រាប់ឲ្យរំជើបរំជួលហ្នឹងអត់អីជាងប្រុសជាងស្រីនឹងទេដែលនាំឲ្យដាច់ធរដាច់អានោះញោមអាសំឡេងអ្វីដែលធ្វើឲ្យស្ត្រីញាប់ញ័រញាតញោមដឹងទេដឹងទេចង់ដឹងអត់សំឡេងបរោះ អាអូនអើយអាអូនហើយហ្នឹងអានឹងមុនវងតឹងណាញោមចឹងបានតាតាសឹកអស់ណាលីងគេនេះតែមើលដាច់គុណដឹងយ៉ាងម៉េចទេញោមសង្ស័យយាវៈជីវាំងអាដឹងហើយណោអាហ្នឹងឯងសំសំលេងបរោះហ្នឹងអត់បានទេណាញោមកន្ទិញកតលក៏ដោយពោះអាចកបងដូចហ៊ីងឡើយខ្ញុំតែនិយាយត្រូវហើយម៉ហើយ នៅមិននៅមិនចំណុកទេកុំថាសង្ហាមិនសង្ហាអីណាញោមនឹងអក្លិនអ្វីដែលធ្វើឲ្យស្ត្រីញាប់ញ័របានញាតិញោមដឹងទេដឹងអត់ដឹងហ៎អត់ដឹងហ៎គឺក្លិនបរោះតែបានផាត់ហើយនឹងចង់ផាត់ទៀតដែរ អាហ្នឹងនៅក្នុង6ណាញោមរូបសំឡេងក្លិនរសផតហពៈនិងធម្មារម្មណ៍6ហ្នឹងសម្រាប់ជាគ្រឿងធ្វើឲ្យស្ត្រីញាប់ញ័របានហ្នឹងវាអញ្ចឹងហើយទាំង6នេះទៀត រូបសម្លេងក្លិនរសផតថាពៈធម្មនិរមនេះទៀតក៏ជាគ្រឿងសម្រាប់ឲ្យប្រុសប្រុសនឹងញាប់ញ័រដែរញោមចឹងដូចរស់ឯហ្នឹងខ្ញុំចង់ភ្លុកណាដេចគុណតែភ្លុកទៅញ៉ាមហើយញាតញោមធ្លាប់ធ្លាប់ហូបបាយហូបទឹកហូបចំណីណាដែលឆ្ងាញ់ហ្នឹងបើថាធ្លាប់ហូបអារបស់ឆ្ងាញ់ហ្នឹងហើយ តែបានហូបហើយនឹកឃើញហីបើបានទៀតមិនចាអញ្ចឹងហ្នឹងញោមអូញោមហ្នឹងចឹងកុំកុំសូវណាហើយបើបានហូបហើយអត់ចេះឆ្អែតទេញោមអត់ទេកាន់តែហូបកាន់តែឃ្លានចឹងមែនទេញោមអាហ្នឹងហើយអញ្ចឹងបានវែងតិចហ្នឹងហើយចេះអញ្ចឹងបានថាក្នុង ទោសកាមេនេះជាពិសេសប្រុសប្រុសងាយដាច់ជាងស្ត្រី ដោយសារអីប្រុសប្រុសដែលថាសំបីតែស្ត្រី ដែលជាអ្នកបំរើនេះគេហៅថាតាមថាបើយើងនិយាយអាពាក្យអាក្រក់ថាស្ត្រីពេជ្យាណាដែលមានមេគ្រប់គ្រងហ្នឹងបើសិនជាយើងអត់បាន ដែលញាតពីមេគេទេយើងទៅប្រព្រឹត្តលើនាងហ្នឹងបរោះហ្នឹងត្រូវដាច់ទោះកាមេឃើញទេហើយបើស្ត្រីអត់ទេស្ត្រីនៅពេលដែលដាច់កាមេនៅពេលណានៅពេលដែលខ្លួនមានស្វាមីហើយណែវាអញ្ចឹងណាញោម កាលណាដែលខ្លួនមានស្វាមីហើយហើយទៅយកសម្ផស្សរបស់ ខ្លួននេះទៅឲ្យបរោះដតីអានឹងដាច់កាមេហើយហើយទោះកាមេញាតញោមដឹងទេបន្ទាប់ពីអស់អាយុជីវិតទៅទៅនរករួចពីនរកនៅកើតជាសត្វចាត់ជាប្រែតចឹងមកបើកើតជាសត្វចាគេគ្រាវណាញោមរួច រួចពីគេក្រាវហើយកើតជាសត្វនឹងហើយមកជាមនុស្សខ្ទួយហ៎ចឹងបានឥឡូវចម្ពោណាស់យកមើលខ្ទួយពេញទឹកពេញដីហ่ะឥឡូវប្រុសទៅជាស្រីស្រីទៅជាប្រុសដល់ហើយចឹងបានពីដើមប្រុសប្រុសកាប់ឈើកាប់ព្រៃឬឈើឬព្រៃសាច់ដុំកធក់កធក់ណាញោម ប្រុសប្រុសឥឡូវអត់ទេឆ្លោះកញ្ចក់ហាត់អីហាត់ក្រែមហាត់ម្សៅចឹងមែនទេញោមហ្នឹងវាចឹងអានេះវាប្រែប្រួលអស់ហើយអញ្ចឹងតាមសម័យកាលនោះដល់តិចទៀតដឹងអាម៉េចទេញោមវាដូចតែស្រុកគេអញ្ចឹងតិចទៀតទៅប្រុសយកប្រុសទៅស្រីយកស្រីអញ្ចឹងហើយឥឡូវមានខ្លះហើយស្រុកយើងនោះ ណែអាហ្នឹងវាជះសង្គមប្របីនីមកតាមភាពរុងរឿងប្រទេសជាតិអីចឹងទៅណាញោមណានឹងដោយសារការនាំចូលពីបរទេសនានាចឹងមកមកឃើញទស្សនភាពចឹងមកយើងយកគំរូតាមគេជេគេយកគំរូតាមយើងចឹងវាឆ្លងគ្នាចឹងអស់ហើយ ចឹងមែនទេញាតិញោមហ្នឹងហើយអាហ្នឹងវាវាវាសំខាន់ដែរបើសិនដល់ដល់ពេលដែលយើងអស់ប្រកាន់ទៅវាអស់សេចក្តីទុកដែរហ្នឹងវាអាមានទុកចេះចុះរឿងរ៉ាវវែងខ្លីអាក្រក់ល្អវាមិនត្រឹមត្រូវចេះចុះយើងចេះតែប្រកាន់ច្រើនពេកគ្រប់រឿងពេកហើយតែណាប្រកាន់ច្រើនគ្រប់រឿងវាបានសក់ខ្លួនយើងឬក៏បានទុកខ្លួនយើងញាតិញោម បានទៅទុកខ្លួនយើងទេដូចយើងខឹងកូនខឹងចៅអញ្ចឹងហើយតែខឹងកូនខឹងចៅអញ្ចឹងមានវិន័យអត់អត់ទេញោមអត់ទេអញ្ចឹងកាលណាមានវិន័យត្រឹមត្រូវអត់ទេអត់ធ្វើអាក្រក់ទេអានេះចេះតែបែកទៅទៀតហ្នឹងអញ្ចឹងនេះនៅក្នុងទោសនៃកាមេអបច័យកម្ម4មិនអោយនិយាយព្រោះកុហកណាញោមណាហ្នឹងហើយមិនអោយពាក្យនិយាយញុះញង់បែកបាក់ មិនឲ្យនិយាយពាក្យជីបតិចណាជីអានมึงបើមិនជាពាក្យជីទេអាណែចេះជីញោមចេះជីទេចេះជីទេអ្នកទាំងអស់គ្នាដែលអង្គុយហ្នឹងសង្ហេសង្ស័យអត់ចេះជីទេតាមមើលមុខហ្នឹងសិតមុខនេះអត់ចេះជីហ្មងហ្នឹងអើមិនអោយនិយាយពាក្យរុយរេអត់ប្រយោជន៍ណាញោម មិនឲ្យនិយាយពាក្យឥតប្រយោជន៍នឹងបានតែក្តីថាបើថាដាក់ដាក់អង្គុយដាក់ក្តិតកគូតអង្គុយផ្ទះណានាយាមើដើមនៅនឹងហូចឹងបានអាត្មាមើលនៅក្នុងនេះមួយគេថា សម័យឥឡូវនេះបើទៅទីកន្លែងណាទៅអង្គុយកន្លែងណា បើមិនបាន និយាយដើមគេអត់អស់ចិត្តទេចឹងមែនទេញាតិញោមឥឡូវហ្នឹង គេដាក់មកនឹងឯចេះពភាកមែនមនុស្សភាកច្រើនឥឡូវនេះញោមច្រើនតែដាក់កកូតដាក់អីនៅកន្លែងណាបើអត់បាននិយាយដើមរឿងអ្នកដតីអត់ទេត្រូវតែនិយាយយ៉ាងមកប៉ុន្តែរឿងនោះមិនដឹងជារឿងល្អមិនដឹងជារឿងអាក្រក់ចឹងមែនទេញាតិញោមអានឹងវាចឹងអានឹងអានឹងនៅក្នុង ណែបច្ច័យកម្ម4នោះហើយដល់មនោកម្ម3អាអ្នកភិជាកំអោយសម្លឹងរំពេចទ្របអ្នកដតីណាញោមអើញាតញោមទ្របអ្នកដតីនឹងតិចតែឃើញគេប្រឹងរកស៊ីមាន បានឯងអត់គិតខំប្រឹងរកធ្វើមិនចង់បានទ្របគេ មានចិត្តគិតចឹងកុំគិតណាយោមណាកុំគិតអីសោះកុំគិតថាអេ ចង់បានទ្រពគេហើយហើយកាលណាដែលមាន ចិត្តចង់បានទ្រពគេ ត្រូវធ្វើយ៉ាងម៉េចឲ្យគេវិនិច្ឆ័យធ្វើយ៉ាងម៉េចឲ្យគេខ្ចាត់ខ្ចាយអាហ្នឹងនៅក្នុងចិត្តហ្នឹងគិតអត់ល្អទេអអាអ្នកភិជាមិនសម្លឹងអំពីអ្នកអាទ្រពរបស់អ្នកតន្ត្រីដែលគេមិនបានឲ្យអព្យាបាទោមិនមានចង់ចិត្តគុំគួន បងឲ្យអ្នកដតីដល់នៅសេចក្តីវិនិច្ឆ័យឡើយណាញោមជាប្រទេសខឹងអ្នកដតីចង់គុំគួនឯងថ្ងៃនឹងយកឈ្នះអញថ្ងៃក្រោយអញនឹងសងសឹកឯងវិញអត់ត្រូវមានគំនុំអញ្ចឹងទេណាញោមណាអត់មានត្រូវឧបនាហៈនឹងចង់កំហឹងទេណាអត់ទេកាលណាបើសិនជាចង់កំហឹងគុំគួននឹងទុកក្នុងចិត្តប៉ះលើទៅងាប់យកនឹងសួរទៅលឺទៅក្រោមញោម អត់ទៅលឺគេទេខំធ្វើបុណ្យមកកណោឃើញទេព្រោះតែកំហឹងគុំគួន ក្នុងចិត្តហ្នឹងវាអាច ធ្លាក់ទៅនរកចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសត្វទាំងឡាយសត្វតែមានកម្មរបស់ខ្លួន យើងដែលកំពុងរស់នៅកំពុងសាងកម្មថ្មីចឹងមែនទេញាតិញោមដូចយើងកំពុងធ្វើស្រែធ្វើប្រកបអាជីវកម្ម ដាំតំណាំធ្វើនេះធ្វើនោះអញ្ចឹងកំពុងតែសាងថ្មីហើយហ្នឹងហើយដែលបានមកជាមនុស្សហ្នឹងហើយហ្នឹងហើយហើយដល់ពេលដែលយើងមានគំនុំគុំគួន យើងឆាប់រំសាយណាញោមណាហ្នឹងហើយរំសាយទៅថាថ្ងៃនេះយើងខុសថ្ងៃក្រោយគេខុសអញ្ចឹងទៅរំសាយយូរយូរយូរទៅឆ្ងប់ហ្នឹងឃើញទេវាបានសុខហើយអានឹងអញ្ចឹងហើយ សមាទិដ្ឋិមាន ប្រាជ្ញាយល់ឃើញត្រូវពិតដោយប្រកាន់ឡើងថាជាត្រូវមែនអ្នកឯណាបានប្រព្រឹត្តត្រូវតាមកន្លងកម្មបត10ដោយបានពូលខាងលើនេះ អ្នកនោះនឹងបានសេចក្តីសុខសេចក្តីចម្រើនក្នុងលោកទាំងពីរគឺបច្ចុប្បន្ននេះក៏បានសុខបន្ទាប់ពីអស់ អាយុជីវិតទៅក៏បានសុខទៀតណាញាតិញោមអនុមោទនីប៉ុណ្ណឹងចុះម្ចាស់គ្រូរួចវែងពេកណោះហ្នឹងហើយហើយឃើញថាលើសលុះក៏ជាស្រ័យអីបកស្រ័យត្រួសត្រួសតិចតួចនឹងអាក្នុងវិន័យតែបកស្រ័យរឿងនៃកម្មបត្តិ10ប៉ុណ្ណឹងអត់បានរៀបរាប់អាពីវិន័យប្រសង់អីទៀតទេព្រោះពេលវេលា វាខ្លីដែរយើងប្រញាប់មើលលខោនឯណាញោមណោះជួលលុយគេអស់មកច្រើនណាស់ញោមមើលខំប្រឹងមើលលខោនណាឲ្យទល់ភ្លឺណែតែប្រហែលលខោនគេយកប្រហែលអ្នកលខោនណាអ3200អ្នកលខោនយកតែ1000បានហើយអញ្ចឹងអនុមោទនីណាសាធុណាចាំងយឹកញោម ពុទ្ធបរិស័ទបាន ស្ដាប់ហើយនៅព្រះសទ្ធមដែលសម្ដែងដោយព្រះឧបល័យហើយញាតិញោមដែលបានស្ដាប់ហើយក៏កុំស្ដាប់ចោលហ្នឹងហើយស្ដាប់ហើយកុំស្ដាប់ចោលហេតុអីបានជាថាពូលថាដូច្នេះពីព្រោះ ញាតិញោមមិនមែនតែយើងនេះទេទូទាំងប្រទេសរបស់យើង ដែលជាអ្នកស្រឡាញ់ចូលចិត្តពុទ្ធសាសនា ស្ដាប់ប្រសង់សំដែងពធរាល់ថ្ងៃរាល់ពេលក៏ប៉ុន្តែកិរិយាប្រព្រឹត្តនៅតែមានខុសហ្នឹងហើយបានន័យថាស្ដាប់ បានតែស្ដាប់ណែណែអត់អនុវត្តអត់ធ្វើតាមអញ្ចឹងការស្ដាប់នេះ គឺអត់ន័យទេញោមដូចជាសម្លស្លអត់គ្រឿងអញ្ចឹងណាណាហូបទៅអត់មានរសជាតិឆ្ងាញ់ទេរៀបធម៌ដូចគ្នា ស្ដាប់ហើយយើងមិនអនុវត្ត ស្ដាប់ហើយយើងមិនណែណែបដិបត្តិនោះក៏វាអត់រសជាតិអីដែរហ្នឹងហើយ ណែដោយសេចក្តីថាការប្រព្រឹត្តរបស់មនុស្សវាធ្វើឲ្យឃើញអាញាតញោមណាធ្វើឲ្យឃើញដល់រហូតដល់មានគេចោតជាសំណួរថាហេតុអីបានជាអ្នកកាន់ពុទ្ធសាសនាណែมันបានប្រព្រឹត្តធ្វើអំពើល្អដូចអ្វីដែលប្រពុតបដៅណែញាតញោមណា ហ្នឹងហើយយើងដាក់កាន់ពុទ្ធសាសនាហេតុអីក៏មិនបានណែប្រព្រឹត្តល្អទៅតាមអ្វីដែលព្រះពុទ្ធនឹងបដោទៅថាមកពីយើងស្ដាប់ណែមកពីយើងស្ដាប់ហើយយើងអត់បដិបត្តិណែស្ដាប់ហើយអត់បដិបត្តិស្ដាប់ហើយអត់ធ្វើតាមអាហ្នឹងគឺវាបានតែស្ដាប់ហ្នឹងណាញោមមិនទេអឺញាតិញោម មិនអញ្ចឹងឯងញោមណោះស្ដាប់ហើយយើងបានតែស្ដាប់ទេក៏ប៉ុន្តែយើងអត់ធ្វើតាមដូច្នេះការស្ដាប់បែបនេះញាតិញោមកុំថាឡើយស្ដាប់ត្រឹមតែម្ដងសូម្បីញោមស្ដាប់1000ដង10000ដងក៏អត់ន័យដែរអត់មានន័យអីទេណែដូចជាយើងរក្សាសិលអញ្ចឹងដែរណាញោម ហ្នឹងហើយបាណាតិបាតាទនីទាកាមេមុសាសុរាអីចឹងទៅហ្នឹងហើយមាត់យើងនឹងថាបាណាហើយថាអតនីទាហើយថាក៏ប៉ុន្តែយើងថាតែមាត់ណាញោមណាយើងថាតែមាត់ក៏ប៉ុន្តែដៃនៅតែសម្លាប់ដៃនៅតែលួចទោះថាយើងរក្សាសិលនឹងបាន ផលបានអនិសង្ឃទេញោមណា បានទេអត់ទេអញ្ចឹងវាគ្រាន់តែលម្អ ខាងក្រៅតែប៉ុណ្ណោះនឹងវាអត់មានខ្លឹមណាញោមគាត់តែថាមានអីពិបាកញោមគាត់ថាបាណាទេបាតាវេរមណីសក្ខាបទាំងសមាទិយាមិវាអត់មានពិបាកក្នុងការថាទេរឿងនឹងនោះអញ្ចឹងបានជាប្រពុតលោកបដៅលោកណែនាំមនុស្សយើងនឹងឲ្យអឺ យកវិន័យហ្នឹងជាគ្រឹះយកវិន័យហ្នឹងជាឫសគល់ណែបើយើងនិយាយនៅក្នុងប្រយោជន៍វិន័យទាំង10របស់អ្នកបួសណាហ្នឹងហើយជាពិសេសអ្នកបួសយើងឥឡូវថាប្រសក់អីចោះវាជាប់នឹងកិលេសអីច្រើនអញ្ចឹងទៅប្រសក់ច្រើនជាងណាកិលេសច្រើនជាងលោកសង្ឃពោះចុចពាក់ច្រើនណាមែនទេជាប់ច្រើនណាស់ហើយប្រសង់យើងអត់មានអីជាប់ទេសូមបែរតែសក់មិននឹងទុកហង តែបើថាឲ្យលោកអស់កិលេសនោះវាមិនអស់ទេញោមអត់អស់ទេអត់អស់ទេគាត់ថាលោកលះបង់បានច្រើនជាងយើងតែប៉ុណ្ណឹងទេហ្នឹងហើយហ្នឹងហើយសក់មើលញោមមើលឡើងតងល់តងល់អស់លីងហើយញោមកោឡើងអស់អស់លីងហើយមានអីទៀតញោមលីអូគេមកស្លៀកផងអស់ដើរទៅនោះប៉ាត់ទៅប៉ាត់មកប៉ាត់ទៅប៉ាត់មក បងគេអីញោមមានអីទៀតអញ្ចឹងបានថាប្រសងនឹង លោកស្រាលជាងយើងមិនមែនថាលោកនឹងអស់កលេសទេក៏ប៉ុន្តែលោកស្រាលកលេសជាងញាតញោមណាហ្នឹងហើយអញ្ចឹងដែលអ្នកបួសយើងនឹងត្រូវត្រូវប្រព្រឹត្តឲ្យបានតឹងជាងក្រហោះនឹងឆ្ងាយណាស់ នេះនិយាយចូលដល់ប្រសងវិញណាញោមណាតែកាលណាយើងប្រព្រឹត្តល្អអញ្ចឹងទៅវានាំឲ្យមានប្រយោជន៍ញោមណាញោមឲ្យមានប្រយោជន៍ណាគឺថាទី1ហ្នឹង ដើម្បីសេចក្តីល្អដល់សង្ឃមកវិន័យណាញោមអើញាតិញោមវិន័យហ្នឹងគឺទី1ដើម្បីសេចក្តីល្អដល់សង្ឃតែកាលណាសង្ឃមានវិន័យគឺសង្ឃល្អយល់ទេញោមទី1សង្ឃល្អដោយសារមានវិន័យណា ទី2បើកាលណាសង់មានវិន័យហើយ គឺរមែងរស់នៅបានជាសក់ណែញាតិញោមបើប្រសង់យើងអត់វិន័យទេក្នុងវត្តឆ្លោះគ្នាពេញនឹងណែញោមឆ្លោះគ្នាដដើមលៀបដដើមសការៈដដើមតំណែងខ្លះចង់ធ្វើចៅតិការខ្លះចង់ធ្វើគូសោតឆ្វេងខ្លះចង់ធ្វើគូសោតស្ដាំឆ្លោះគ្នា អត់បានសក់ទេអញ្ចឹងវិន័យហ្នឹងកាលណាសង់មានហើយ គឺរមែងនៅជាសក់សក់គ្នាសក់រវាងគ្នានឹងគ្នាណាញោមសក់អញ្ចឹងណាញោមយល់អញ្ចឹងណាបាទអញ្ចឹងទី3ហ្នឹងគឺថាដើម្បីសង្កត់សង្កិនដល់បុគ្គលដែលមិនមានការអៀនខ្មាស់ញោមអើយទី3ហ្នឹងគឺថាដើម្បី សង្កត់សង្កិនដល់បុគ្គលដែលមិនមានការអៀនខ្មាស់ អ្វីទៅដែលថាបកគលមិនកាយអ៊ិនខ្មាស់គឺលោកសង្ឃដែលសុំតែនិយាយយ៉ាងណាបើថាឥឡូវនេះសបោហ៎ញោមមានលោកសង្ឃខ្លះដឹងពោក្រាមពីកាលណាមកទេដល់រេងគៀសអាសួរទៅនៅព្រៃអីខ្ញុំទោសដែលលឺក្នុងវិទ្យុរបស់គេលោកគេថានៅខេតនេះខេតនោះ ចឹងទៅញោមអើយ ជួយស៊ីម៉ង 2B មកអាត្មាពួកអាត្មាហ្នឹងកសាងវិហារកសាងអីណាហើយជួនកាលគេចូល 2B ហើយមិនអស់ចិត្តទេហេចូលតិចទៀតមកញោមដែរជួបលោកអញ្ចឹងទេញោមដែរជួបទេអត់ដែរទេគ្រាន់បើបើនឹងគឺវិន័យនឹងដើម្បីគ្រប់គ្រង ដើម្បីសង្កត់សង្កិនបុគ្គលហ្នឹងដែលអត់មានការអ៊ិនខ្មាស់ហ្នឹងញាតិញោមដែលថា អ្នកបួសដែលយកសាសនាជាអាជីព ធ្វើយកសាសនាធ្វើជាការរកស៊ីអាហ្នឹងគឺបុណីសង្កត់សង្កាន់បុគ្គលបែបហ្នឹងញាតិញោមតែបើថាអើលោកវត្តយើងអីលោកកសាងយើងឃើញហ្នឹងមែនទេញោមចោះមកពីខេត្តផ្សេងផ្សេងញោមកាន់តែពោក្រាមមួយដឹងពីណាមកអាពោក្រាមធ្វើហើយធ្វើធ្វើបានហ្នឹងណែនៅខាងនោះសបោអាឃើញនិយាយច្រើនញោមឃើញលោកឡោដើរបិណ្ឌផ្លែកផ្លែក ហើយម៉ូហ្នឹង មានម៉ូតូក្នុងកាយមានឡានអីម៉ូសម្បើមណា